មកជំនួសអកុសលនឹងទេកាលណាបើអកុសលនឹងវាត្រង់តែជាលក្ខណៈនៃសភាវៈមួយបែបអញ្ចឹងទៅហើយតើត្រូវរកអីមកជំនួសអកុសលនឹងឲ្យទៅជាស្អីអ្នកណាអ្នកបានស្អីដែលមកជំនួសនឹងអ្នកណាអ្នកបានវានៅតែជាតួធัวដដែលហ្នឹង កាលណាបើពុទ្ធចាស់បានកំណត់ដឹងអញ្ចឹងវាអត់មានត្រូវការសភាវៈដតីដើម្បីយកមកដោផ្លាស់អីទេគ្រាន់តែមិនប្រកម្មសភាវៈដែលកំពុងប្រកបនឹងថាជាខ្លួនយើងតែប៉ុណ្្នឹងឯងទៅណាអត់ចាក់សភាវៈដតីហើយក៏មិនតោះជាមួយសភាវៈដែលកំពុងប្រកបនឹងអានឹងដែលប្រព្រឹត្តទៅក្នុងពុទ្ធរិកាដែលព្រះអង្គសម្ដែងថាអានិសតោចៈវិហារតិអ្នកចលោគេឧបាតិយតិហ្នឹងណាគេថាមិន អាស្រ័យដោយបញ្ហានឹងប្រថេមិនប្រតិប្រកម្មអ្វីតិចតួចក្នុងលោកហើយវិន័យលោកេអភិជាតោមនសੰកំចាត់បងនៅអភិជានឹងតោមនៈក្នុងលោកនោះគឺក្នុងអារម្មណ៍របស់សតិប្បដ្ឋាននឹងឯងទៅណាអារម្មណ៍របស់សតិប្បដ្ឋាននឹងឯងហៅថាលោកទៅណាហ្នឹងហើយវាអត់ត្រូវការសភារៈតតិដើម្បីសភាវៈនឹងជាអដ្ឋារម្មណ៍ក៏ដោយក៏មិនអាចទៅនេបនិតត្រេកអណា ជាមួយនឹងរបស់នឹងដោយថាជាទីពឹងទៅនោះទេ ទីពឹងពិតប្រកបគឺការដែលមិនត្រេកអរទីពឹងពិតប្រកបនឹងគឺការដែលមិនកង្វល់ជាមួយនឹងរបស់ក្នុងโลกនឹងហើយការដែលមិនប្រាថ្នាការដែលមិនត្រេកអរការដែលមិនប្រកម្មនឹងមានពិតប្រកបកណ្ដាគុណចាស់នឹងនឹងបានដឹងថាទីពឹងគឺការដែលមិនប្រកាន់មិនកង្វល់ការដែលមិនចាំបាច់ប្រាថ្នារបស់ក្នុងโลกហ្នឹងមាន គឺការកំណត់នាមរូបនេះឯងទៅដោយមិនចាំបាច់អ្វីដតីឡើយហើយយើងវានៅតែឃើញខ្លួនយើងខិតខេទៀងទាត់នឹងវាទៅការសម្បើមហ្នឹងហើយដល់ខ្លួនឯងផងដល់បុគ្គលចទីស្រឡាញ់ផងពួងហែងមែនទែនហ្នឹងហើយក៏ប៉ុន្តែដល់ទៅកំណត់ដឹងសភាវៈធัวកំណត់ដឹងជីវិតប្រប្រដីខ្លួនយើងហ្នឹងមួយអង្គអង្គម្នាក់ម្នាក់ហ្នឹង គឺបន្តិចបន្តួចណាតូចតាចមែនទេតែអត់មានចាំបាច់អីច្រើនសោះគ្រាន់តែជានាមរូបហ្នឹងរហូតដល់ទៅបានកំណត់សម្ញ្ញលក្ខណៈនឹងដោយពលវៈវិបស្សនា រំលត់តណ្ហាទោះជានៅ ការប្រើប្រាស់វិច័យ4ក៏ប្រើប្រាស់ដោយសេចក្តីសន្តោសដោយការប្រាថ្នាតិចក៏ប៉ុន្តែតណ្ហាត្រូវរលត់បណ្ណាត្រូវអស់ មិនប្រព្រឹត្តទៅដើម្បីការបរិភោគប្រើប្រាស់របស់ក្នុងលោកនេះទេហ្នឹងឯងគឺមិនបរិភោគប្រើប្រាស់ដោយអំណាចតណ្ហាដោយសារការកំណត់ដឹងនាមរូបនេះឯងហើយមើលចលែងនឹងមានអញ្ចឹងដែលសំណុកដែលសុកដែលមិនកង្វល់ដែលមិនរវល់ដែលមិនលំបាកនឹងទៅចាប់យកបញ្ញខណ្ឌយកមកប្រកម្មយកមកហួងហែងដោះស្រាយកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់ដោះស្រាយអាមិចបានបាទនឹងវាជាលក្ខណៈរបស់ខណ្ឌ ហើយអាស្ដីប្រកម្មហ្នឹងវាព្រមលេងមិនព្រមដាក់ចោលហើយថាកុំឲ្យចាស់កុំឲ្យឈឺមិនមិនឲ្យប្រត់ប្រាស់កុំឲ្យមានអកុសលវិបាកផ្សេងផ្សេងយ៉ាងមិនកើតទៅនឹងឯងតែកាលណាកំណត់ដឹងនាមរូបហើយគឺថាការប្រព្រឹត្តទៅក្នុងលក្ខណៈរបស់នាមរូបនឹងគឺជាអារម្មណ៍របស់វិបស្សនាមិនទៀងជាទុកជារោគជាបោសជាសោជាអតិតមានការកើតរលត់នឹងគឺជាអារម្មណ៍នៃសេចក្តីស្ងប់ជាអារម្មណ៍នៃការរលត់នៅកិលេស ប៉ុណ្ណាហ្នឹងហើយអញ្ចឹងនៅក្នុងវិជាដកនេះគឺព្រះរមពោធិសត្វនឹងបានឆ្លងកាត់ពីគ្រោះថ្នាក់ដោយការបានស្ដាប់ឧបាព្រះវិជ័យកពុទ្ធហើយនឹងបានគ្របសង្កត់នៅការភ័យខ្លាចតក់ស្លុតនឹងផងចឹងហ្នឹងហើយក្នុងការតាំងចិត្តនឹងឯងក្លាហានទៅបាននៅសវត្ថភាពផុតចាកភ័យដ៏ធំហ្នឹងប៉ុន្តែហើយសេចក្តីបញ្យលហ្នឹងក៏មានតិចតិច ណារាគៈវាមិនមែនចេះតែកើតឯងឯងទេ វាអាស្រ័យទ្វា6មានទ្វាភ្នែកជាដើមឃើញហើយកើតរាគៈក្នុងរូបព្រោះធ្វើទុកក្នុងចិត្តថាស្អាតហ្នឹងហើយហ្នឹងហើយវាមិនមែនចេះតែកើតទេណាដោយសារថាអយោនិសោមនសិកាទាំងហ្នឹងហើយมันបានធ្វើទុកក្នុងចិត្តហើយបានត្រឹមត្រូវទៅតាមសេចក្តី ពិតនៅក្នុងរូបហ្នឹង បើអត់បានឃើញទេ មាននរណាបានអីហើយអានេះគ្រាន់តែបានឃើញហើយចាំបាច់ហួសឃើញទៅណាទៀតបើអត់ឃើញផងមិនអត់អាហ្នឹងគឺមានស្មារតីមួយកើតឡើងអញ្ចឹងឥឡូវជាជាងបានឃើញហើយក៏សិក្សាអំពីការឃើញហ្នឹងឲ្យទៅជាប្រយោជន៍វិញទៅពីព្រោះរឿងវត្តសង្សារហ្នឹងមិនមែនមិនធ្លាប់ ស្រឡាញ់មិនធ្លាប់បបោះបង្អែលនៅអារម្មណ៍ដែលជាទីត្រេកអរនឹងនោះទេសូម្បីតែរបស់ជាតិទឹកក៏ធ្លាប់បានហើយហ្នឹងឯងកំណត់កំណត់អញ្ចឹងណាចឹងហ្នឹងឯងវាខាពេលវេលាត្រង់ដែលយើងបានជួបព្រះសម្មាសម្ពុទ្ធតាមរយៈនៃបត្រៃ3ដកនេះកន្លែងហ្នឹងក៏ជាគោលសំខាន់ដើម្បីនឹងរក្សាខ្លួន ធ្វើយ៉ាងម៉េចថាឲ្យបានមានកម្លាំងចិត្តមមមួនក្នុងការសិក្សាពធត្រូវតែរក្សាខ្លួនឲ្យល្អនឹងឯងទៅអត្តានញ្ជេប្រយ៉ាងជាញារក្ខយៈណាំងសុរក្ខតាំងបើដឹងតែខ្លួននឹងជាទីស្រឡាញ់ក៏បីរក្សាខ្លួននឹងឲ្យជាការរក្សាដ៏ល្អកុំឲ្យវាខូចចិត្តកុំឲ្យវាបាក់កម្លាំងចិត្តក្នុងការទទួលយកពធ គឺថាសំណាងល្អដែលបានជួបពធត្រូវប្រព្រឹត្តឲ្យបានជាឧបការៈនៃចិត្តនឹងរីករាយក្នុងការសិក្សាពធហ្នឹងហើយដូច្នេះគឺថាការប្រព្រឹត្តទៅដោយសញ្ញមៈការសរួមដោយអន្តយសង្វរៈគ្រប់គ្រងក្នុងឥន្ទ្រីទាំងឡាយហើយមានការប្រព្រឹត្ត ល្អទាំងក្នុងទីចំពោះមុខទាំងក្នុងទីកំបាំងមុខនឹងចឹងទៅគឺថា ជាការថែរក្សាខ្លួនហើយហ្នឹងហើយជាប្រយោជន៍ដើម្បីបាននៅជាមួយនឹងពធចឹងរែងលោថាវាមាន ការឆ្លោះឆ្លោយអីទៅយ៉ាងណា វាបាក់ទឹកចិត្តនឹងមិនបាន ទទួលយកពធនឹងដើម្បីនឹងរីករាយប្រតិបត្តិអីទៅនោះ ហ្នឹងហើយអាហ្នឹងជាណាចំហមួយដែលពុទ្ធបរិស័ទយើងទាំងក្រហមទាំងបព្វជិតត្រូវចេះស្ដាយសំណោះរបស់ដែលមានតម្លៃស្ថិតនៅក្នុងដៃហ្នឹងហ្នឹងឯងចឹងកុំឲ្យកដៅកាហាយស្ដាយក្នុងការជាខាងក្រោយនឹងឯងត្រូវគ្រប់គ្រងឱកាសឲ្យបានចឹងនឹងឯងដែលអាចនឹងទទួលយកការចេះដឹងអំពីព្រះពុទ្ធអង្គហើយឃើញការពិត តែព្រះរិយបុគ្គលលោកក៏បានឃើញសពគ្រប់រាប់អង្គមិនអស់មកហើយនៅសច្ចធัวនឹងមិនត្រឡប់មករោគភាពងងឹតវិញទេចឹងពុទ្ធបរិស័ទយើងក៏រីករាយក្នុងការទទួលយកប្រវត្តិរបស់ព្រះអង្គហ្នឹងព្រោះយើងឃើញផលជាក់ស្ដែងទៅតើបានចេះដឹងបន្តិចម្ដងបន្តិចម្ដងយល់ពធัวហ្នឹងបន្តិចម្ដងបន្តិចម្ដងពិតប្រកបមែនអ្វីដែលមិនធ្លាប់ដឹងបានដឹងហ្នឹងអាហ្នឹងឯងដែលជា បទពិសោធន៍នឹងជាលទ្ធផលដើម្បីជាកម្លាំងចិត្តញ៉ាំងសទ្ធានឹងឲ្យតាមតំមតំឆន្ទៈវិរិយៈអីអីនឹងគឺថាចម្រើនឡើងក្នុងចិត្តសម្ដានគឺបានឃើញលទ្ធផលជាក់ស្ដែងហ្នឹងហើយអ្វីដែលធ្លាប់តែតល់ច្រកមិនដឹងជាត្រូវដោះស្រាយយ៉ាងណា ដូចជាបញ្ហាចាស់ឈឺស្លាប់អីចឹងឥឡូវហ្នឹងយើងមិនទៅខ្វល់ថាកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់អីទេកំណត់ បញ្ចខណ្ឌនឹងឯងឲ្យឃើញថាជាភារៈទេមិនមែនខ្លួនយើងទេគឺថាអាចដាក់ចុះបានត្រង់ការដែលកំណត់ដឹងនឹងអញ្ចឹងវាអស់បញ្ហាហើយមិនមែនតែចាស់ឈឺស្លាប់តែប៉ុណ្្នឹងទេ គ្រប់បញ្ហាទាំងអស់ឈ្មោះថាដាក់ចុះ នឹងឯងហើយការរវល់មកសង្សារវត្តនឹងគឺត្រូវពេញជាប់អត់មាន រវល់ទៅសំបីតតតែងអភិសង្ខាដើម្បីអបាយភូមិឬក៏ដើម្បីភពថ្មីអីវែងឆ្ងាយយ៉ាងណាក៏ត្រូវតែមាន ការដាក់ចោះហ្នឹងឯងដែលជា អភិសង្ខារភិរៈហ្នឹងត្រូវដាក់ចោះទៅបានអាហ្នឹងឃើញទេមានសារៈសំខាន់ណាស់ចំពោះការដែលព្រះសម្មាសម្ពុទ្ធ ប្រកាសនៅពធัวហើយព្រះអរហន្តសង្គាយនីរសាពធัวមកហ្នឹងណានឹងឯងគ្មានអីសំខាន់ជាងនឹងទេហើយយើងធ្វើជាមិនដឹងដូចជាអត់មានតម្លៃអីសោះហើយទៅខំប្រឹងតែរបស់ដែលបានហើយចោលបានហើយចោលគប់ទៅជាតិហ្នឹងវាមិនឆ្អែតទេវាមិនគ្រប់ទេហ្នឹងឯងជាតិណាក៏ដូចជាជាតិណាចឹងការពារខ្លួនមិនឲ្យទៅអបាយភូមិហ្នឹងមិនទាំងបានផង ដោយសេចក្តីក្តៅក្រហាយក្តៅក្រហាយហួងហែងកំណាញ់ចំណែនស្លាប់ទៅបាយភូមិចឹងទៅចឹងហ្នឹងណាជាប់ក្នុងសំណាញ់អបាយភូមិហ្នឹងវត្តសង្សារគឺថាសេចក្តីទុកនឹងត្រង់តែទឹកនៃទឹកឈាមដែលគេសម្លាប់នឹងច្រើនជាងទឹកមហាសមុទ្រហើយឥឡូវនឹងនៅជាប់សំណាញ់អបាយភូមិទៀតមិនសង្វេគហ្នឹងណាអញ្ចឹងគឺថាយើង សំណាងដើមមិនទាន់ស្លាប់ដូចគេនៅរស់យើងទៀមទាអីទៀតណោះបើស្លាប់បាត់ទៅហើយហ្នឹងវាទៅបាត់ហើយឥឡូវយើងបានជានៅហើយហ្នឹងកុំធ្វើក្រាន់បើទៀមទានេះទៀមទានោះផ្គប់ចិត្តមិនបានដូចចង់ប្រខឹងក្រោតមួម៉ៅដៅកាហាយធ្វើឯងកាចដាក់នេះនៅនោះអីចឹងហ្នឹងហើយ បាននៅរស់នេះមិនមែនសម្រាប់កាយទេនិយាយមែនទេណាណាហ្នឹងហើយតែយើងប្រកែណាកុំចាស់កុំឈឺទៅនឹងចាស់ឈឺស្លាប់នឹងជាអារម្មណ៍សំខាន់ណាព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យមនុស្សកុំចាស់បងសេចក្តីស្រវឹងក្នុងជីវិតឲ្យពិចារណារឿយរឿយរហូតដល់ទៅប្រកម្មដ្ឋានទៀតមរណសតិអីហ្នឹងទៀត ព្រះអង្គលើកយកមកជាអារម្មណ៍នៃអភិនិហបច្ចវេកណៈនិងជាអារម្មណ៍នៃប្រកម្មដ្ឋានចាស់ជឿស្លាប់ហ្នឹងឯងកុំចាស់មើលបើយើងប្រកែកុំចាស់ទៅកុំឈឺទៅហ្នឹងឯងប្រើអីគេមិនតាន់ចិត្តខឹងឲ្យស្រែកទៅអីទៅបើប្រកែកណាកុំឈឺទៅហ្នឹងឯងកំពុងតែឈឺហ្នឹងណាមួម៉ៅខឹងនឹងគេដែរហ្នឹងហើយឃើញទេ វាអត់បានអាការឈឺនឹងនាំឲ្យអប់រំចិត្តទូលមានចិត្តអីទេឈឺហើយកាយទៀតអានឹងមកអំពីខ្វះការអប់រំហ្នឹងតាមពិតឈឺហ្នឹងត្រូវតែឲ្យជាខ្លួននឹងឯងទៅប៉ុន្តែអ្វីអ្វីគឺយើងដឹងថាជារបស់ក្នុងโลกនេះហ្នឹងហើយពេលឈឺវាមានទុក្ខវេទនាសួរតែយើងធ្វើធ្វើទុក្ខវេទនាឲ្យខ្លួនឯងអត់ទេ បើអញ្ចឹងសូម្បីតែសុខវេទនាទាំងអស់ទាំងក្នុងខ្លួនយើងទាំងក្នុងអ្នកដទៃហ្នឹងក៏គ្មានដណាធ្វើឲ្យខ្លួនឯងដែរសុកសុកនឹងវាអាស្រ័យផាសៈជាបច្ច័យមកពេលមកគ្រាមកគណៈនឹងទេប៉ុន្តែវាសង្វេគត្រង់ដែលសត្វលោកគ្រប់គ្នានឹងគឺថាគឺថាប្រឹងប្រែងប្រព្រឹត្តប្រប្រងដើម្បីចាប់យកនៅ អាសេចក្តីសុខសោមនស្សនឹងឯងចឹងនឹងឯងដណ្ដើមគ្នា ពេញទឹកពេញដីនឹងដើម្បីការសែបសោយអារម្មណ៍ហ្នឹងណាដែលអត់មាននរណាធ្វើសោះហ្នឹងឯងប៉ុន្តែដោយសារវាអត់មានរង្គាសចំពោះអវិជ្ជា វាអត់ខ្មាស់បាបគឺអវិជ្ជាហ្នឹងគឺថាចាប់យកដណ្ដើមគ្នាយកការសោយអារម្មណ៍ក្នុងโลกហ្នឹងបើកុំតែមានសុខសោមនស្សហ្នឹងមាននរណាត្រេកអរជាមួយនឹងស្អីក្នុងโลกនេះនោះ អត់មានទេស្អីទាំងអស់ហ្នឹងរូបសម្លេងក្នុងផតពៈធម្មមានរមមានប្រាក់លុយកាក់អីទាំងអស់ហ្នឹងដោយសត្វលោកត្រេកអរសប្បាយគ្រប់គ្រងចាប់ហួងហែងហ្នឹងដោយសារសពសៅមនោហិនេះទេបើកុំតែមានអាពីរហ្នឹងគឺគ្មានណាត្រេកអរនឹងអីទេប៉ុន្តែឥឡូវយើងភ្ញាក់ខ្លួនមើលសពសៅមនោហ្នឹងយើងធ្វើឲ្យខ្លួនឯងអីបើយើងអ្នកធ្វើសពសៅមនោមិនគុំធ្វើរហូតទៅចាំបាច់ទុកធ្វើអីចាំបាច់តោមនោធ្វើអីឃើញទេ ភាពហ្នឹងគឺវាសោយអារម្មណ៍ដូចគ្នាតើវាគ្រាន់តែមួយសោយទុកមួយសោយសុខហ្នឹងឯងដូច្នេះកាលណាបើយើងដឹងទេរបស់នេះមិនមែនយើងធ្វើទេបើអញ្ចឹងអ្នកណាគេឲ្យយើងហ្នឹងហើយអាហ្នឹងគឺកើតជាសតិសម្បជញ្ញៈឡើងហើយហ្នឹងហើយមិនបានជាវិញ្ញាណអញ្ចឹងដល់ទៅពិនិត្យទៅបានឃើញបង្កប់បញ្ហាក្នុងហ្នឹងដោយដើរទៅក្នុងព្រៃហើយស្រាប់តែឃើញសិតតែមហូបអាហារសម្ល